អ៊ីងលីអេងលីហហួតាមស្គាល់ហួហ្នឹងហហហួណាអីសូមលោកគ្រូជួយឲ្យយោវ៉ាតើគួរចិញ្ចឹមកូនប្រដៅកូនបែបណាដើម្បីកុំឲ្យកូនចំណែនគ្នាអឺយើងត្រូវដឹងថាបុថុជននេះគឺចំណែនមិនអាចអត់ទេ ប៉ុន្តែចំណែនតិចចំណែនច្រើនវាអាស្រ័យកត្តាពីរយ៉ាង ទី1ជាសន្តានរបស់កូននោះទី2ការដែលយើងអត់មានភាពតលយៈភាព ក្នុងការលើកសរសើរឬក៏បន្តបង្អាប់កូនស្រឡាញ់កូននោះមកពីម៉ែឪដែរវាជាបច្ច័យទាំងសងខាងណា ព្រោះចរិតកូនអត់ដូចគ្នាទេខ្លះក៏ឆ្លាត ខ្លះមិនសូវឆ្លាតខ្លះក៏ទន់ភ្លន់ខ្លះក៏រៀងមិនសូវទន់ភ្លន់អញ្ចឹងទៅហើយកាលណាយើងសំដែងការខឹងការបទោសកូនណា ដែលយើងមិនចូលចិត្តនឹងខ្លាំងខ្លាំងនឹងមុខកូនមួយទៀតឬក៏កូន ខ្លះបានធ្វើសេចក្តីល្អមកលើយើងហើយយើងសំដែងអាការពេញចិត្តពេញខ្លាំងព្រៀបផ្ទឹម ហ្នឹងហើយកូនខ្លះឬគាត់ក្រខ្សត់ឬក៏មិនសូវមានអីឲ្យយើងមិនសូវលើកមិនសូវសើអញ្ចឹងអាខ្លួនមិនបានធ្វើល្អផងវាចំណែននឹងសេចក្តីល្អរបស់គេផងហ្នឹងហើយប៉ុន្តែយ៉ាងណាក៏ដោយដូចអាលើកខាងដើមអញ្ចឹងថាភាពច្រណែននេះអឺកុំថាឡៃត្រឹមយើងសំបីប្រពុតហ្នឹងក៏មិនអាចបដៅពីណាដែលជាពធជនហ្នឹងកុំឲ្យច្រណែនបានដែរ ហ្នឹងហើយកុំឲ្យឆ្លោះគ្នាកុំឲ្យចំណែនគ្នាពពុទ្ធក៏អាចធ្វើបានដែរធ្វើមិនបាន មានពេលខ្លះព្រះអង្គចោលរត់ចោលវត្ត នៅឆ្លោះគ្នាកោសំពីក្នុងនេះ ស្ដេចកោសំពីណាលោកធ្វើវត្តនៅកោសំពីហ្នឹងហ្មងកន្លែងភិក្ខុមកពាន់អង្គឆ្លោះគ្នាបែកជាពីរក្រុមព្រះហាមមិនហាមមិនស្ដាប់ហ្នឹងហើយអញ្ចឹងបាន យើងវិនិច្ឆ័យបុគ្គលខ្លះយើងវិនិច្ឆ័យអត់ត្រូវ គេថាលោកល្អគាត់នឹងល្អស្អីបដៅតកូនខ្លួនឯងមិនបានហ្នឹងកូនគាត់ទៅធ្វើស្រីខូចបាត់ហើយគាត់នឹងទៅល្អស្អីយើងវានិច្ឆ័យចឹងអត់ត្រូវទេអញ្ចឹងយើងថាប្រពុតដែរប្រពុតល្អស្អីបដៅតទេវតតមិនបានផងមិនថាចឹងមែនទេណាប្រពុតល្អស្អីទៅបដៅកោលិកាលិកៈមិនបានផងប្រពុតអស់ចាអីកាន់តែចេញចាមួយប្រុសមិនបានផង ពីព្រោះប្រុសបានតែអ្នកមានឧបនិស្ស័យកូនក៏អញ្ចឹងកូនក៏អញ្ចឹងដែរយើងបថុជជួននេះណាដល់អរិយបុគ្គលស្ដេចកោពឹមពិសាណាបាទជាសតកហើយកាលនោះព្រះនោះនឹងផងហ្នឹងគាត់ជាអរិយបុគ្គលទៀតណាមិនត្រឹមបដៅមិនបានធម្មតាទេចុងក្រោយកូនស្លាប់ទល់បានហ្នឹងស្លាប់ដោយសារកូនដូច្នេះ be ready for everything that would be happen អញ្ចឹង ត្រូវតែរួចរាល់សម្រាប់ទទួលនៅអ្វីគ្រប់យ៉ាងដែលអាចកើតឡើងប៉ុន្តែយើងមិនមែនថាបដ ாய் ទេដូចស្មាថាអញ្ចឹងថាពុកម្ដាយនៅអាស៊ីយើងភាកច្រើនខ្វះរឿងមួយ ខ្វះការលើកទឹកចិត្តកូន ច្រើនតាស្ដីបតោះប្រអាប់កុំទេចិត្តចុះហ្នឹងហើយបតោះប្រអាប់គម្រាមហើយនៅពេលដែលមិនពេញចិត្តកូនខ្លួនឯងតាំងតាំងព្រាមមួយកូនគេហ្នឹង មែនទេឯងនេះមិនច្រឡំគេឯងមើលគេណោះគេចេះគេអានឹងធ្លាប់ជាកូនទាំងអស់គ្នាកុំភ្លេចកុំភ្លេចការយើងនៅកូនណាយកអារម្មណ៍យើងការយើងនៅកូនយកមកដាក់រឿយរឿយថាអឺសំបីព្រះ បរមគ្រូក៏ព្រះអង្គថា អ្នកទាំងឡាយគុំនិយាយពាក្យអាក្រក់នឹងអ្នកណាឡើយពីព្រោះអឺអ្នកដែលអ្នកជេរស្ដីឲ្យហើយគេ នឹងតបតដោយពាក្យអាក្រក់ឬក៏អំពើអាក្រក់វិញមិនខាន ចឹងកូនចឹងជេរយើងមិនកើតក៏ខឹងយើងវិញដែរណាដូចគ្នាណាជាពិសេសជេរឲ្យគេលឺអីនេះវាមិនមែនជារឿងអីណាល្អទេវានាំឲ្យបាក់ទឹកចិត្តនាំឲ្យកូនខូចចិត្តអឺសំបីច្បាប់គរុកុសលឥឡូវហ្នឹងក៏វាគេគេហាមអស់ហើយស្រុកនេះអីគេមិនអោយវៃគេមិនអោយជេរប្រចៅអីពាក្យសម្ដីធ្ងន់ក៏ហ្នឹងហើយណាម្ដាយពុកក៏ប៉ិតមែន អឺយើងនិយាយពាក្យអរគុណដូចធ្ងន់ណាស្រុកយើងមែនទេ Sorry ណាសុំទោសអីនោះគឺអត់ចេះនិយាយដូចដូចមាននេះវាធំតែអញបងអញអឺអាយុច្រើនអញជាគ្រូអញជាម៉ែជាឪនឹងគឺដល់វប្បធម៌កន្លែងខ្លះយើងគួរសិក្សាពីគេដែរកូនក៏ដែរឧទាហរណ៍ថាកូនហោចអីឲ្យ thank you កូន thank you darling ឃើញទេវាវារឿងធម្មតាធម្មតា ណាវាជាការលើកទឹកចិត្តមនុស្សខំធ្វើឲ្យហើយខូចទូរស័ព្ទមកខំធ្វើអីអីបាន work វិញអូ thank you darling អាខ្នងទៀតណាហើយនេះវាមានអស់អីមិនមែនជា spoil មិនមែនរឿងអីទេវាជារឿងគុណគឺគុណយើងកុំចំណាំថាគុណមានតែអញជាម៉ែទេដែលមានគុណកូនអត់មានគុណទេកុំយល់ចឹងណាកុំយល់ចឹងអញជាគ្រូអញត្រូវតែជាអ្នកមានគុណអឺសិស្សមិនមានគុណលើអញ no មិនចឹងទេតាមពិតមានគុណទៅវិញទៅមកតាមានដូចគ្នា គ្រាន់តែយើងអ្នកមានគុណដំបូងហ្នឹងហៅថាបុព្វការីបុព្វការីជនមានន័យថាជនដែលមានឧបការៈមុនតែប៉ុណ្្នឹងណាណាណាដល់ពេលយើងទទួលសេចក្តីល្អពីគេហើយធ្វើបដិការៈបដិការៈណាសេចក្តីល្អតបវិញគុណដូចគ្នាណាកណាគុណដូចគ្នាយើងនោះវាជាពាក់តែឲ្យអាណាធ្វើគុណអានឹងគុណរហូតហើយណាទទួលគុណពីគេធ្វើល្អវិញគេថាជាពាក់គេរហូតមិនអញ្ចឹងទេមិនអញ្ចឹងទេបើមិនអញ្ចឹងណា ព្រោះតួគុណហ្នឹងហើយនឹងតួកតញ្ញូហ្នឹងកុសលដូចតែគ្នាមិនក៏មួយចេះតែមានហើយមួយចេះតែពាក់រហូតចឹងណាមែនទេនរណាធ្វើនៅនឹងចម្រើនឧទាហរណ៍យើងចិញ្ចឹមកូនដោយធម៌ឬក៏ជួយគេដោយព្រមវិហារដោយសង្ឃៈជាគុណរបស់យើងអយើងនឹករលឹកគុណឃើញគាត់ចាស់គាត់អីយើងចិញ្ចឹមគាត់យើងថែរក្សាគាត់កុំគិតរឿងជាពាក្យពីមុនគិតរឿងសេចក្តីល្អឡើយនេះគុណដូចគ្នាណាគុណដូចគ្នាដូចដូច្នេះពាក្យ thank you ហ្នឹងវាមិនមែនតែ បច្ឆាជនដែលទទួលនៅអាការជួយរបស់គេនឹងត្រូវតែនិយាយចំពោះអ្នកឲ្យមុននេះអ្នកធ្វើមុននេះអ្នកដែលពីមុននឹងក៏ដោយនៅពេលដែលគេធ្វើល្អទៅវិញហ្នឹងក៏នៅតែប្រើពាក្យ sing you បានដូចគ្នាណាត្រូវនិយាយដូចគ្នាកុំធ្ងន់ពាក្យហ្នឹងកុំធ្ងន់ហើយអឺជាសារទៅឪពុកម្ដាយដូចច្រើនកុំកុំមានអាមេនេះធំពេកសរសើរកូនអត់កើតណាសរសើរកូនកាជួនណាហើយអឺ កណែជាបတ်ពិសោធន៍ខ្លួនឯងពាក្យសរសើររបស់ឪពុកម្ដាយនេះគឺមហាកម្លាំងនឹងមហាកម្លាំងហ្មងឆ្នាំបើមកដូចទៅរៀនអញ្ចឹងទីហោដូចអើយើងគេឆោតឆោតផងប៉ុន្តែគាត់ចេះចិត្តសាស្ត្របើនិយាយទៅញោមប្រុសកណាគាត់ចេះឧទាហរណ៍យើងវាមិនសូវអាសាអីមិនមែនទេប៉ុន្តែភ្ញៀវមក មានមានកិច្ចអីមានតែប៉ុន្តែអត់បានខ្ញុំអឺតែហៅថាគាត់គាត់ជុំគ្នាអីចឹងគេតាមពិតគាត់និយាយចង់ឲ្យកណាលឺណារោចំនួនថាណែឯងត្រូវរៀនកុំដើរលេងក៏អត់និយាយពាក្យគាត់និយាយនៅពេលគាត់មានភ្ញៀវមកអីគេនិយាយអីណាណីគាត់និយាយ គេនិយាយដល់កូនរៀនដល់ណាអីនេះអញ្ចឹងគាត់និយាយនិយាយគាត់ទាញចូលអូជាកូនខ្ញុំយប់យប់អីមិនដែលដើរលេងទេតែហើយនឹងជួយទុកដាក់ហើយទាញសភៅទាញក្តារមករៀនណាគាត់និយាយនិយាយគ្នាគាត់នោះប៉ុន្តែចេតនាគាត់នោះឲ្យយើងលឺចាដល់យើងលឺអញ្ចឹងមិនបាច់តំណាទៀតគឺទាញមករៀនហ្មងជាវិធីសាស្ត្រវិធីសាស្ត្រងាយងាយឃើញទេងាយងាយយើងអត់ចេះលើកទឹកចិត្តពិបាកបដៅ ដល់ពេលយើងចេះលើកទឹកចិត្តតាំងពីតូចអញ្ចឹងបានដល់ហើយវាคลายទៅជាទម្លាប់របស់កណាហ្នឹងសំបីតែចេញពីស្រុកទេសទៅរៀនទៅសូត្រឯណាឯណីខ្ញុំណាអត់ខ្វល់ទេអ្នកណាថាកណាមកើតប៉ុន្តែពេលត្រឡប់ទៅវិញនឹងត្រូវតែនាំអីមួយទៅប្រាប់លោកឪពុកនឹងថាយើងចេះអីគេមករៀននឹងចេះអីគេហ្នឹងខ្លាចខ្លាចថាមករៀនហើយមួយឆ្នាំបាត់ចឹងទៅអត់តន់ចេះអីទៅវិញ ដូចកាលមករៀនបល័យចឹងណាគាត់ថាគាត់អត់ចេះទេប៉ុន្តែសង្ឃឹមថាលោកកូនទៅចេះមិនមែនទៅឲ្យតែបាត់ពីផ្ទះនឹងកុំឲ្យឃើញហ្នឹងអាងតែញោមមើលមិនឃើញណាហ្នឹងជឿថាកូននៅតែស្មោះត្រង់មួយញោមដូចកូននៅមួយញោមចឹងណាពាក្យស្រាលស្រាលប៉ុណ្ណា deep នៅក្នុងចិត្តរបស់យើង deep ហ្មងណាហ្នឹងហើយ ដល់ចឹងទៅដល់តែមាន សមិទ្ធផលអីមួយទៅបង្ហាញគាត់ហ្មងណានឹងទៅវិញការការរៀនវេយ្យាករណ៍បាលីយើងនៅចិត្តផ្ទះទេអានឹងមិនអីទេដល់ពេលមកឆ្ងាយយើងរៀនចេះប្រើចេះអីចឹងទៅគឺត្រូវទៅបង្ហាញគាត់ថាចេះអីព្រោះគាត់អត់ដឹងយើងរៀនអីទេណាដល់ហើយយើងវាមានចិត្តទៅបង្ហាញគាត់ឲ្យគាត់ដឹងអញ្ចឹងដាក់ប្រយោគបាលីមកប្រែឲ្យគាត់ញាតិញោមនេះគឺប្រើចេះចេះចេះចេះអូចេះមែនបានបានឆ្នាំក្រោយទៅទៅរៀនបាន អង់គ្លេសចេះអានទុកអានឲ្យគាត់មើលទៀត អញ្ចឹងវាវាឆ្នាំបើខ្លាំងអាការលើកទឹកចិត្តនឹងសំខាន់ហ្នឹងហើយគ្នាដូច្នេះអឺដៅកូនកុំឲ្យបែកគ្នាត្រូវហ่ะកុំឲ្យបែកគ្នាមិនគាត់គាត់សួរថាបណ្ដៅកូនយ៉ាងម៉េចកុំឲ្យកូនវាបែកគ្នាចំណែនគ្នាគ្នាហ្នឹងហើយរឿងបែកគ្នាដោយអាត្មាថាហ្នឹងមនុស្សមានកិលេសទោះបីល្អប៉ុណ្ណាក៏ដោយ ជាចំណែនគ្នាបទជននេះអត់ឲ្យចំណែនបានគាត់ថាយើងយើងធ្វើឲ្យអស់ពីស្អីដែលយើងមានណាបទពិសោធន៍ល្អល្អអញ្ចឹងខ្លាយជាឪពុកម្ដាយរបស់គេហ្នឹងអឺអាចស្ដាប់បទពិសោធន៍ចាស់ចាស់ណាដែលគាត់ធ្លាប់មានកូនអីចឹងយើងមិនសូវដឹងទេមែនតើរឿងកូនរឿងអីហ្នឹងទ្រឹស្ដីចឹងហ្នឹងបងកណ្ណាការអនុវត្តផ្ទាល់ណាសួរចាស់ចាស់ដែលគាត់ជោគជ័យក្នុងការអប់រំកូននឹងល្អ ហើយវិធីសាស្ត្រអត់ដូចគ្នាក្នុងគ្រួសារអត់ដូចគ្នាទេប្រទេសផ្សេងគ្នាប្រទេសក៏ផ្សេងគ្នាអឺចំនួនក៏ផ្សេងគ្នាប៉ុន្តែបើយើង បានសួរគេច្រើនល្អណាគេអប់រំកូនមិនអីមិនអញ្ចឹងយើងបានបត់ពិសោធន៍ប៉ុន្តែអឺសម័យនេះអាត្មាថាអឺគួរកាត់បន្ថយការស្ដីបន្ទោសណាហើយចេះលើកទឹកចិត្តដូចដូចខ្ញុំកណាហេតុអីបានមិនដែលមានចិត្ត គុំគួនបងប្អូនខ្លួនឯងកណាសំណោះសំដីលោកឪពុកការគាត់នៅផឹកនៅសវឹងហើយគាត់និយាយរឿយរឿយអ្នកខ្លះគេសវឹងគួរឲ្យស្អប់តែញោមប្រុសកណាសវឹងគួរឲ្យស្រឡាញ់គាត់អត់ដើរញ៉ែញ៉ៃអាលឹងអាឡែហើយតែពេលគាត់ហូបហើយភ្ញៀវទៅអស់គាត់ហៅកណាទៅដេកមួយគាត់គាត់និយាយតិចតិចតិចតិចតិចរហូតដល់គាត់សម្រានលក់បាត់ទៅ សឹងថាពេលសវឹងគាត់និយាយបរោះជាធម្មតាទៀតឯគាត់លើកប្រៀបធៀបដោយគ្រួសារណាខ្លះឆ្លោះគ្នាបែកគ្នាកាប់គ្នាអីអីចឹងដល់ហើយគាត់មិនហៅជាទោសរបស់គេទេប៉ុន្តែគាត់ឲ្យមើលគំរូនោះមិនល្អតែគាត់ប្រាប់ចឹងហើយម្យ៉ាងទៀតអូខំចិញ្ចឹមកូននេះអត់មានចង់បានអីពីកូនទេគឺចង់ឲ្យតកូនចេះរួបរวมគ្នាហើយទូបីអូងាប់ទៅហ្នឹង អានឹងគាត់និយាយតាមការយល់របស់គាត់ទេណាទោះបីឪងាប់ទៅឲ្យតែដឹងកូនចេះស្រឡាញ់គ្នាចេះជួយយកអាសាគ្នាព្រលឹងឪសុបាយចិត្តអញ្ចឹងពាក្យហ្នឹងទោះបីអើព្រលឹងព្រលឹងមិនដឹងទេប៉ុន្តែប៉ុន្តែវា deep ចូលក្នុងហ្នឹងដកជាប់មានន័យថាយើង take care បងប្អូនហ្នឹងមានន័យថាយើងបានបំពេញបំពេញទឹកចិត្តរបស់គាត់បំណងគាត់ហ្នឹងហើយអញ្ចឹងកលឹះបន្តិចបន្តិចមិនបាច់បដៅច្រើនឃើញទេ ហើយគាត់ចេះមើលនិស័យដែរដូចពេលល្ងាចអីអីចឹងអ្នកខ្លះអត់ចេះលេងមួយបងប្អូនខ្លួនឯងទេអឺកណានៅពីក្មេងមុនបួសនោះពូជាធម្មតាកាលនោះអត់តមានទូទូច្រើនអត់មានអីទេគេច្រើនទៅរត់លេងភូមិជុំគ្នាភូមិធំហើយភូមិខ្ញុំណាវាដាច់ពីគេហើយគាត់និយាយកណ្ដឹងជាកូនខ្ញុំមិនដែលចេះទៅដើរលេងណាទេចង់សប្បាយដឹកដៃតែបងប្អូនលេងចិត្តទៀតទេដល់ចឹងទៅឯងវាអត់ទៅណាមែនហ្នឹង ឲ្យទៅយប់មុននឹងនេះប្រឡប់ប្រឡប់ហ្នឹងលេងជាមួយបងប្អូនទូចទូចហ្នឹងហើយប៉ិនប៉ិនកណៃគេដើរលេងអា level របស់គេហ្នឹងអស់ហើយហើយដល់យើងបានពីអញ្ចឹងមកចូលតិចតិចហ្នឹងនាំបងប្អូនលេងអញ្ចឹងទៅហើយដល់គាត់ឃើញអញ្ចឹងគាត់ថាកណាហ្នឹងគួរឲ្យទុកចិត្តបានថ្ងៃក្រោយមើលបងប្អូនបានគាត់ឃើញអញ្ចឹងគាត់ចេះមើលអញ្ចឹងទៀតហ្នឹងហើយព្រោះខ្លះតែធំតិចគេដូចថាពេញកន្លោះគេដើរមួយកន្លោះកន្លោះគ្នាគេដែរ ហើយយើងទៅបានពាក្យអញ្ចឹងយើងអត់ចោលប្អូនទៅប៉ុនឯណាហ្នឹងហ្នឹងទៅទៅប៉ុនឯណាអីណាហ្នឹងនាំប្អូនទៅហ្នឹងសម័យហ្នឹងមានគេធ្វើបាបអញ្ចឹងដែរត្រូវសំខាន់មានបងប្អូនបកើតអីគ្នាអ្នកចិត្តខាងសត្រូវបៀតបៀនចង់បៀតបៀនគេញើតអញ្ចឹងត្រូវយើងមាន ក្រុមរបស់យើងណាកន្លែងសំខាន់បងប្អូនត្រូវអឺកលឹះវាខុសខុសគ្នានេះគ្រាន់តែចែករំលែកថាអឺ គួរកាត់បន្ថយអាការបន្ទោសអានេះលើកអានេះដាក់អានេះអញ្ចឹងណាណាហ្នឹងវាចាត់ទុកថាហួសសម័យហ្នឹងគឺហើយព្យាយាមយល់ពីកូនមុននឹងយើង ថាយ៉ាងម៉េចមើលនិស័យរបស់កូនដូចពុទ្ធអញ្ចឹងមុននឹងនិយាយព្រះអង្គមើលនិស័យណាប៉ុន្តែត្រូវតែត្រៀមដែរថាបើយើងប្រឹងប្រែងអស់ហើយយើងធ្វើអស់ក្បាច់ក្បោរបស់យើងយើងសួរគេសួរឯងហើយយើងណែនាំនឹងប្រយ៉ែប្រយល់នឹងក៏វាអស់ក្បាច់ហើយកូននៅតែអញ្ចឹងទៀត ញ៉ែទទួលវាទៅព្រោះមនុស្សក្នុងលោកនេះព្រះក៏ព្រះអង្គជួយមិនបានអត់ដែរណាហ្នឹងមានតែអញ្ចឹងហើយថាធ្វើម៉េចកុំឲ្យចំណែននោះគ្មានទេបធុជនគឺចំណែនហ្នឹងហើយបានហៅបធុជនទៅឈប់ចំណែនបានហៅរេចបុគ្គលណាតែចំណែនតិចចំណែនច្រើនខ្ញុំណាននឹកឃើញពួកខ្ញុំណានមិនសូវបានរស់នៅជាមួយបងប្អូនទេបើអនុសាវរីយ៍ជាមួយបងធំបងប្រុសធំណាណាគឺអាវប្បធម៌បែបហ្នឹងមានគាត់បដោះអញ្ចឹងណា អឺដូចបានអីមកហូបអញ្ចឹងគឺគាត់បរិញ្ញាឲ្យចេះចាយគ្នាណាណាណាដល់ចាយគ្នាទីហោថារបស់តិចតិចខ្ញុំចាំរឿងអញ្ចឹងអញ្ចឹងអីក៏ដោយបានមកចាយគ្នាហ្នឹងពលរបស់វាមិនមែនស៊ីដល់សល់ទេគឺរបស់ហូបមានកម្រិតវាអត់ឆ្អែតទេប៉ុន្តែបានមកស្រន់អញ្ចឹងណាតែអញ្ចឹងយើងចាយជាពីរចំណែកហើយអ្នកមេចំណែកហ្នឹងមិនដែលគេចំណេញយកអាច្រើនទេណា ហ្នឹងហើយអូខេពីចំណែកចឹងទៅយកខាងណាចែកចឹងហើយអ្នក រើសជាទូទៅគឺរើសយកអតិចណាកណាអ្នករើសឬក៏គាត់អ្នករើសគាត់រើសក៏យកអតិចកណារើសក៏យកអតិចណាបណ្ដោះគុណធម៌ហ្នឹងហើយគឺគឺនៅពេលដែលយើងមានជំរឿនហ្នឹងគឺជ្រើសរើសអតិចសុកចិត្តឲ្យម្នាក់ទៀតបានច្រើនណាបាទពធចែកហ្នឹងហើយចឹងមែនណានឹកឃើញហ្នឹងហើយចឹងនិយាយរឿងហ្នឹងនឹកឃើញខ្ញុំណាមដឹងថាគាត់បដោះពីអង្កាំធ្វើឲ្យយើងចេះចឹងអឺតាំងពីយើងដឹងក្តីឡើង គាត់បង្រៀនអញ្ចឹងហ្មងពុកខ្ញុំកណាហ្នឹងគាត់បង្រៀនពេលហូបបាយហូបអីជុំគ្នាអីអញ្ចឹងគាត់តែប្រាប់បងគាត់បង្រៀនថាណែគាត់លើកទឹកចិត្តអញ្ចឹងថាឲ្យប្អូនប្អូននៅក្មេងចេះមួយចុះពីរណាឃ្លានអីអញ្ចឹងទៅនោះហើយរបស់ហ្នឹងយើងឃ្លានដែរប៉ុន្តែដូចតើឪពុកហ៎អញ្ចឹងឪពុកហ្នឹងទៅសើយើងមុខ បងប្អូននឹងឯងណាដូចថាពាក្យទៅសើហ្នឹងយើងឆ្ងាញ់ជាងរបស់នោះហ្នឹងហើយជាដើមអញ្ចឹងទៅហ្នឹងអឺរឿងសំខាន់ពាក្យសម្ដីណាអញ្ចឹងហើយបានជាការបដោះបោះគាត់អញ្ចឹងហើយបានសាច់និយាយរួមទៅបងប្អូនខ្ញុំណាទោះបីវាមិនល្អគ្រប់10ទេមានមិនសូវល្អអីចឹងដែរប៉ុន្តែការចំណែនគេមរតកអត់មានអត់មានហ្មងណាកណាណាដូចអ្នកដូចអាចារ្យធីអីហ្នឹង ថ្ងៃមុនឆ្នាំមុនញោមមកញោមប្រកាស ដីណាឲ្យមកកណាត់ទៅនេះទៅនោះលោកប្រកាសអត់យកអស់ហើយហើយក៏មិនមែនថោកម៉ានទេដីឥឡូវលក់ទៅវាគ្រាន់បើទេតើប៉ុន្តែឥឡូវហ្នឹងនៅក្នុងជីកណាអ្នកមេចំណាយទាំងអស់ប៉ុន្តែគ្រប់គ្នានោះមានណាទៅទៀមទីអីមួយឥឡូវហ្នឹងណាមិនដឹងកាលគេយកហ្នឹងហើយអឺពួកពួកវាតតគ្នាដែរដូច ចំណែកក៏មានដែរចំណែកកណាពីមុនប៉ុន្តែតាំងពីនោះមកហើយដីនឹងកាប់ខ្លួនឯងទៀតដោយកັບស្គាកັບដេញដើមស្បូវដើមចាញដើមអីពីអ្នកបងធំអញ្ចឹងគាត់កណាឃើញញោមបាក់ពេកអាញោមលក់ទិញម៉ូតូជាឃើញគាត់បាក់ធាក់កង់ពេកណាណាចំណែកហ្នឹងឲ្យញោមលក់ទិញម៉ូតូជិះបាត់ហើយ កណាថានឹងជាការបណ្ដោះហើយដល់ពេលខ្ញុំណាឃើញឪពុកម្ដាយដ៏ច្រើនគាត់គិតខុសគាត់ខំរលុយឲ្យបានច្រើនគាត់គិតថាកូនគាត់អាចមានសុភមង្គលដោយសារទ្រព្យណាខ្ញុំណាជួបច្រើនមែនតែនជួបខ្ញុំណាទឹកភ្នែកដោយសារកូនស្រឡឹងតែរឿងគេមរដកនឹងហ្មងណាព្រោះគាត់ឲ្យកូនគាត់បានសុខដោយសារទ្រព្យដោយសារកូននេះបង្ហាញបង្ហាញឲ្យកូនសង្ឃឹមថាអានេះកូននេះអានេះកូននេះណា អញ្ចឹងបានយើងបែរមកមើលមេគារបស់ពុទ្ធវិញថាធម្មទានឈ្នះអស់ទានទាំងពួងណាអញ្ចឹងការចិញ្ចឹមកូនត្រូវឲ្យកូនមានគំនិតក្រៅអត់មានពីណាមកចង់ទៀមទាគេអកទេមនុស្សខំបៀលខ្លួនឯងណាបៀលខ្លួនឯងអានោះគឺជាការជួយឲ្យជួយឲ្យចងចាំជួយអា spiritual ខ្លាំងណាជួយតកូនចាហ្នឹងហើយជួយធ្វើឲ្យខ្ញុំណែមកជីវិតដែលរស់នៅជាមួយឪពុកម្ដាយនេះអត់ដែលមានអា disappointed ថាអូអញកើតមកក្រពិបាកអីចឹងចុះអត់ដែលមានអាលិញអាហ្នឹង ណាប្រៀបមួយគេគេវាមានទ្រព្យសម្បត្តិមែនប៉ុន្តែអាផ្លូវចិត្តរបស់យើងគាត់អត់ធ្វើឲ្យយើង feel ថាណាមិនបានយើងមកកើតកូនគាត់អីចឹងហើយជាតិក្រោយសុំឲ្យជួបអីចេះចុះអត់ទេមានតែធ្លាប់ប្រាថ្នាថា next life I will be his son again I would like to be his son again មានតែចឹងចង់កើតជាកូនគាត់ទៀតតាំងពីក្មេងមកអញ្ចឹង ណានឹងហេតុអីបានផ្ទះយើងអត់ល្អយើងអត់មានឡានជិះយើងអត់មានដុល្លារអត់មានធនាគារណាហ្នឹងគ្មានលុយទិញអីតាមចិត្តមិនក៏ក៏បានអាភាពកក់ក្ដៅនឹងរហូតដល់ឥឡូវនេះវាសឹងមកជីវិតទៅហើយវាមិនអាចបំភ្លេចបានកណាលុយចាយអស់ប៉ុន្តែសេចក្តីល្អនេះអត់បានចាយមិនអស់ទេហ្នឹងហើយខ្ញុំណាស់នៅឃើញញោមប្រុសដែរគាត់គាត់មានពាក្យមួយឃ្លាមុននឹងខ្ញុំណាចេញទៅរៀនសុខឥណ្ឌាកាលហ្នឹង ដូចថាចិត្តចង់ទៅរៀនប៉ុន្តែចង់សាកចិត្តគាត់ដូចថាតើគាត់ដាច់ចិត្តឲ្យយើងទៅអត់ហើយទៅសួរគាត់ថាអាចង់លាចាក់សិក្ខាបទហ្នឹងមើលទៅញោមពិបាកពេកហើយចង់មកជួយសម្រាលកិច្ចការងារអីក្នុងផ្ទះអញ្ចឹងក្នុងសុខទុក្ខរបស់គាត់តែនៅចង់រៀនហើយគាត់ថាអត់ទេគាត់ចាស់ហើយគាត់មុខទៅមុខហើយមិនថយក្រោយអីមកទៀតទេស្លាប់នឹងមានប្រកាសចំពោះគាត់ឡើយអ្វីដែលគាត់ អាចធ្វើបានពេលហ្នឹងគឺគាត់ឲ្យយើងខំរៀនហើយគាត់បណ្ដុះហើយគំនិតរបស់យើងមួយថាទ្រព្យរបស់ដែលគាត់មានទាំងអស់ហ្នឹងអត់អាចជាទីពឹងរបស់យើងទេគាត់អត់មានអីឲ្យសោះតែម្ដងក្នុងសម្បត្តិទាំងអស់ហ្នឹងមើលទៅវាអត់ឃើញ ថា ប្រសើរជាងវិជានឹងទេដូច្នេះគាត់ខ្ញុំណាមមិនដឹងថាគាត់មានទ្រព្យប្រមាណຕົកឲ្យឬមិនຕົកឲ្យបណ្ដាចំណែកនៃទ្រព្យរបស់ហ្នឹង ជាទ្របមានវិញ្ញាណក្តីអត់វិញ្ញាណក្តីវាមានថាប្រកាសជាបានកូនគ្រប់គ្នាប៉ុន្តែតាមលំដាប់តិចច្រើនច្បងតកោរៀមច្បងអញ្ចឹងទៅតែដល់ខ្ញុំកណ្ដាលវាអត់បានគិតថាទៅដើម្បីបំរើគាត់ឲ្យបានទ្របនោះអត់ដែរគិតទៅទេគ្រាន់តែយើងនឹកឃើញថាចង់ឲ្យគាត់បានបំរើគាត់ដោយល្អក្នុងពេលដែលគាត់ចាស់ទៅនឹងហើយគាត់បដិសេធគាត់ថាអត់ទេ គាត់ត្រូវទៅចាស់ត្រូវទៅស្លាប់ហើយប៉ិនរឿងដែលគាត់បារម្ភគាត់គិតថាបើយើងអត់មានវិជ្ជាគឺគាត់នឹងមានកំហុសឆ្គងដែលអត់បានប្រាប់ជើងឲ្យរៀនសូត្រឲ្យបន្តឲ្យលើកទឹកចិត្តឲ្យអញ្ចឹងបានគាត់មានប្រសាសន៍ថា មានតែវិជ្ជាទេដែលឲ្យកូននឹងភ្លឺស្វាងហើយ មាន ទីពឹងនៃខ្លួនឯងបានអញ្ចឹងទៅរៀនទៅចង់ទៅរៀនណាក៏ទៅ ទៅខ្ញុំមិនណាចង់ទៅឥណ្ឌាមែនទែនដល់ពេល បានប៉ុណ្ណឹងបានឱកាសថា ទៅរៀន5ឆ្នាំថា5ឆ្នាំនោះយកសញ្ញាបត្រ2ឲ្យគាត់ឲ្យបានហើយក៏ធ្វើដំណើរទៅអត់មានប្រាក់ផងទេបង គ្រូគេឲ្យប្រាក់ពីនេះពីនោះមកបច្ច័យ4ហ្នឹងក៏ធ្វើប៉ុនឲ្យគាត់អស់ទៅនឹកថាកែងទៅយូរទៅគាត់ចាស់ចរាស្លាប់អីទៅ យើងអត់ទាំងបានបំពេញកិច្ចការងារគាត់ផ្ដាំផ្ញើថាពុកអត់មានទ្រពអីឲ្យកូនក្រៅអំពីពាក្យមួយឃ្លាថា ចូលកូនខំរៀនព្រោះមានចំណេះ គឺមានអ្វីអ្វីគ្រប់យ៉ាងអនាគតភ្លឺស្វាងព្រោះចំណេះអញ្ចឹងមានចំណេះទេតែទីពឹងរបស់កូនពុកមិនមែនជាទីពឹងរបស់កូនទៀតទេហើយទ្រព្យរបស់ដែលពុកមានគឺដូចជាមិនមានសម្រាប់កូនទេអញ្ចឹងចំណេះហ្នឹងឯងគឺត្រូវពឹងជីវិតលើចំណេះហ្នឹងឯងបាននឹកឃើញថាដូចគ្រប់គ្រាន់ហើយប៉ុណ្ណឹងតាំងពីរៀនអនុវិទ្យាល័យមកដែលទៅទាប្រាក់គាត់ទៅរៀនទេព្រោះដូចថារៀន មានលុយអត់លុយពិបាកចង្ហាននិវ័នជនមកក៏តាំងចិត្តថាអត់មានអីត្រូវទាពីគាត់ហ្នឹងក៏សំបីតែទ្របដែលគិតថាបងបង ការឲ្យមានទ្របមានសម្បត្តិយើងអត់អីស្ពេចទេពីព្រោះអ្វីដែលគាត់ឲ្យយើងនោះវាល្អពេកហើយវាល្អពេកកើវាក្រៃលែងពិសេសជាងអីទៅទៀតព្រោះដែលបានមកជាកូនរបស់គាត់អញ្ចឹងយើងនឹកឃើញអនុសាវរីយ៍ក៏ពីក្មេងមកយ៉ាងម៉េចយ៉ាងម៉េចគាត់ថាចង់ចាំទាំងអស់ពិសេសគឺការចែករំលែកនឹងឯងឲ្យបងបង ខ្ញុំណាពើគេម្ដាយស្លាប់ទៅនៅតូចហ្នឹងគឺថាបងបងទោះបីជារបស់ហ្នឹងអឺតិចអីឬច្រើនអីគឺគាត់តែឲ្យចំណែកយើងច្រើនជាងគេណាដែលយើងនឹកឃើញបងបងហ្នឹងមកអំពីអឺនៅក្មេងមានរបស់អីហូបរបស់អីប្រើគាត់តែងតែឲ្យយើងអត្តភាព ព្រោះថាយើងពៅគេកំសត់ជាងគេអីដោយប្រការម្ដាយស្លាប់ចោលពីក្មេកអីចឹងទៅទាំងអស់ហ្នឹងពុកគាត់ផ្ដាំគាត់ប្រាប់ថាអត់អាចធ្វើបាបប្អូនពៅនឹងបានទេណាដោយប្រការយ៉ាងនេះយ៉ាងនេះទៅហើយបងបងគាត់យល់ទៅយើងបានមកបួសអីយល់ទៅទៀតអានឹងគុណធម៌ហ្នឹងមិនមែនមកដោះក្នុងពេលបួសទេដោះតាំងពីមុនបួសមកព្រោះព្រោះអនុសាវរីយ៍ដែលគាត់បដោះមកហ្នឹងតាំងពីយើងនៅគេងជាមួយគាត់ គាត់តែងតែបដែបដៅរឿយរឿយសោតនេះសោតនោះអីឲ្យយើងដឹងអញ្ចឹងហើយបានជាមកដល់ពេលដែល ដឹងក្តីរៀនសូត្របានប៉ុណ្ណឹងថាអត់មានអ្វីដែលក្រៅអំពី ការបណ្ដុះគុណធម៌ពីក្មេងទៅទេអញ្ចឹងហើយបានជា អរិយាបទល្អអកប្បកិរិយាបទល្អនោះគឺ អត្តសញ្ញាណរបស់មនុស្សគឺបង្ហាញថាមនុស្សនឹងល្អមិនល្អវានៅលើអកប្បកិរិយា រួមទាំងគុណធម៌នឹងផងអញ្ចឹងវាបានមកពីណាបានពីឪពុកម្ដាយជាគ្រូដើមហ្នឹងហើយដូច្នេះកូនចៅដែលបានល្អហ្នឹងមិនមែនបន្ទោសអ្នកណាហើយក៏មិនមែនយើងសុំថាធ្វើម៉េចបានព្រះអង្គគ្រូជួយ តាមពិតរឿងរឿងម្ដាយឪពុកទៅធ្វើជាពុំជាគំរូបែបណា ត្រូវក្នុងសេចក្តីហ្នឹងដូចជាថាមានបញ្ហាហ្នឹងច្រើនក្នុងសង្គមហ្នឹងតែ យើងឃើញប្រទេសគេរីកចម្រើន ដូចនៅជប៉ុន ដូចនៅប្រទេសអរិយធម៌ពងពោះគេអត់សូវមាន បញ្ហាហ្នឹងអីទេទោះបីជាថាធំទៅ គេមិនសូវបានប្រស្រ័យដូចវប្បធម៌យើងអីមែនតែហើយណាស់ក៏នៅមាន ពេលវេលាជួបជុំគ្នា តាមកាលអីចឹងដែរមិនឲ្យកូនចៅបែកបាក់គ្នាព្រោះទ្រព្យព្រោះសម្បត្តិអីទៅទេដូចនៅស្រុកអូស្ត្រាលីនេះធំ18ឡើងគេហើយណាអត់មានពុកម្ដាយណាត្រៀមទ្រព្យត្រៀមគោក្របីផ្ទះសម្បែងអីណាស់ណាអីទៅទេមែនតែនទៅប្រឈមមុខនឹងមុខចំនួនដែលពុកម្ដាយរ៉ាន់ business ហ្នឹងដល់កូនមកគេគេប្រទេសនឹងអប់រំមាន ចំណេះដឹងកូន គេទៅធ្វើអីផ្សេងណោះ អត់ទាំងមកពល business ម្ដាយពុកនឹងផងម្ល៉េះហើយយើងធៀបមើលកន្លែងហ្នឹងថាមិនមែនគេអត់ចេះធរប្រពុតទេប៉ុន្តែ មិនក៏គុណធម៌របស់មេដាបៃតានិងសង្គមនិង structure អប់រំមនុស្សនឹងវាបានជោគជ័យនឹងវានៅ ក្នុងបរិបត្តិមួយដែលមនុស្សមាន ចំណេះមានចំណេះមានគុណធម៌មានអរិយាប័ត្រល្អនឹងបង្ហាញពីអត្តសញ្ញាណរបស់គេដែល ដូចជាការសម្គាល់ថាគាត់ជាមនុស្សល្អកូនល្អរបស់ឪពុកម្ដាយគំរូល្អក្នុងគ្រួសារក្នុងប្រទេសជាតិក្នុងសង្គមនោះនឹងវាតកតរឿងប៉ុណ្ណឹងគណៈសាធុអញ្ចឹងរឿងកូនចៅនឹងប៉ុណ្ណឹងចឹងណាមានអីតទៀតកុំឲ្យចំណែនគ្នាហ្នឹងវារឿងប៉ុណ្ណឹងអឺប៉ុណ្ណឹងវាមកពីពុំគ្រួសារដែរសំខាន់ព្រោះព្រះអង្គឲ្យឈ្មោះ ទេវតាដើម ណាអាទិទេពណាគ្រូដើមគ្រូដើមពុកពាចាអីហ្នឹងសំខាន់ណាហើយសម័យបច្ចុប្បន្ននេះយើងជួនកាលយើងប្រឡែងកូនចោលដោយសារជាប់ជាមួយនឹងអាទូរស័ព្ទទូអីនេះណាហ្នឹងអូបញ្ហាធំហ្នឹងទៅធីកធីកអញ្ចឹងទៅអាកូនឥឡូវកូនយកអញ្ចឹងកូនមកសួរអីអត់វល់ថាលេងនេះលេងនេះអាហ្នឹងហើយបញ្ហាបញ្ហាធំហ្មង family distance ត្រូវស្ថានភាពអត់មានកូវីដក៏ distance ពីគ្នាក៏ distance ដែរឥឡូវហ្នឹងកូវីដវាកូវីដដែរប៉ុន្តែ telephone technology របស់បច្ចេកវិទ្យាហ្នឹងវាឲ្យ family distance ដែរណាប្រយ័ត្នលឹងនឹងដែរឬក៏អីមួយទៀតយកវែងនេះឬក៏ខ្លីលើវែងហ្នឹងលើយកខ្លីសិនទៅវែងវែងហ្នឹងគាត់ចង់ថាម៉េចទេនោះមើលអានឲ្យគាត់ទៅណាអានឲ្យវែងនេះចាំណាឆ្លើយចាស់អត់ទេ